យើងក្នុងមួយអាទិត្យមុនយើងបានស្ដាប់អំពីសទ្ធាយើងចម្រើនអាណាបានតិផងយើងបានស្ដាប់អំពីសទ្ធាផងហើយបានសិក្សាអំពីសិក្ខាបទកម្មបទផងដូច្នេះនិយាយនេះខ្ញុំកណាត្មាភាពនឹងចង់បញ្ជាក់អំពីកិច្ចប្រតិបត្តិ ក្នុងរឿងចម្រើននៅអនាបាតទេព្រះសធានឹងយើងស្ដាប់ទៅយល់ជឿហើយនឹងសើធ្វើសេចក្តីសង្រួមមួយលើដោយសធានេះខនឹងខសង្រួមខយល់និយាយអំពីខអនុវត្តខរសាចិត្ត គឺការចម្រើននៅអនាបានសតិនេះនឹងព្រះអង្គគ្រប់ព្រះអង្គទាំងអស់តែចងចាំណាអញ្ចឹងប្រហណាបានសតិមួយអាមាន3ថ្នាក់ថ្នាក់បឋមវិបស្សនាថ្នាក់មជ្ឈមវិបស្សនានិងថ្នាក់ឧត្តមវិបស្សនានេះកម្មដ្ឋានមួយនេះអញ្ចឹងយើងត្រូវចាប់ឲ្យជាប់អំពីបច្ចុប្បន្ននិបត្តិថ្នាក់ដំបូងទៅធ្វើអីខ្លះ តែចាប់មិនបានទៅលោកច្រឡំនេះចាប់ឆាយចាប់ចង់ប្រយងដើមប្រយងគេមិនចេះទេថ្ងៃក្រោយទៅថ្នាក់បឋមត្រូវសិក្សាអំពីខ្យល់4ត្រកូលនេះថ្នាក់បឋមណាថ្នាក់មធ្យមសិក្សាអំពីនិមិត្តក្នុងបឋមឈានណាប៉ាទេនេះថ្នាក់ឧត្តមសិក្សាអំពី ក្រុមបញ្ចមគ្គធានដែលមាននៅក្នុងនិមិត្តរបស់អនាបាតេនេះមានអនាបាមួយនឹងមាន3ស្នាចោតបុណកលស្នាបឋមជាមួយនឹងឧបចារធានស្នាមជ្ឈុំស្នាបឋមនិមិត្តជុំគឺសិក្សាអំពីបឋមធានក្នុងអនាបានតេស្នាដំសិក្សាអំពីបញ្ចមគ្គធានក្នុងអនាបានតេជា3ស្នា បើចឹងវិធីលបយុបនិបត្តិអត់ត្រូវគ្នាទេឥឡូវនេះយើងចាប់ដើមរៀនថ្នាក់បឋមបឋមណាសមាធិក្នុងថ្នាក់បឋមអត់រៀនថ្នាក់មធ្យមទេអត់រៀនថ្នាក់ឧត្តមទេគួរមិនទាន់ចេះថ្នាក់បឋមផងអញ្ចឹងយើងក្តាប់ឲ្យជាប់ ហើយត្រូវរៀនកម្មវិធីរៀនវិស័យកទេសវាបង្រៀននឹងថ្នាក់បឋមនឹងគឺត្រូវធ្វើមិនដូច្នេះបាលីមួយកន្លែងព្រះសម្ដែងថាអរញ្ញកតោវីរកមូលកតោវីសញ្ញាគិរកតោវីនិស្សិតតិបាលង្កាំងអពុចិត្តវាអុជុងកាយ៉ាងបនិធិយៈបរិមុខੰបបੰឧបតបេធ្វា តោសតោវាអសតេសតោបសតេទីខាងវាអសសន្តោទីខាងអសតេសាមេតេអសសាមេតេវិជានិតេទីខាងវាបសសន្តោទីខាងបសសាមេតេវិជានិតេរក្សាំងវាអសសន្តោរក្សាំអសសាមេតេវិជានិតេរក្សាំងវាបសសន្តោរក្សាំបសសាមេតេវិជានិតេតបកាយបរិសង្វេទីអសសេសាមេតេសកតេ បតកាយបរិសង្វេទីបតតេសមេទេសកតេបតសម្បយ៉ាងកាយសង្ខារੰអសតេសមេទេសកតេបតសម្បយ៉ាងកាយសង្ខារੰបតតេសមេទេសកតេយៈបថវិបស្សនាកន្លែងនឹងវធមហើយណានឹងរៀនវធមវិបស្សនានឹងស្នាក់ដំបូងដៃឥឡូវយើងយកនៃព្រែ អរញ្ញកតោវាឬក៏មូលកតោវាសញ្ញាគារកតោវានេះណាព្រះពុទ្ធជាអ្នកបង្ហាញប្រាប់ នៅកន្លែងប្រាក់ដឹងធរដូចជាប្រោហិតអ្នកមើលទឹកដីជាយភូមិដើម្បីសាងនៅបរមរាជវាំងឬប្រាសាទថ្វាយព្រះរាជាណា ដូចគ្នាប្រពុតជាម្ចាស់កាលណាបើព្រះអង្គសម្ដែងអំពីអនាបានទេលោកត្រូវបង្ហាញកន្លែងនេះបង្ហាញកន្លែងណាដូចអ្នកសាងនគរអញ្ចឹងត្រូវបង្ហាញទឹកដីជាជគុំត្នេះគួរធ្វើប្រាសាទត្នេះគួរធ្វើវាំងត្នេះគួរធ្វើកផែងប្រមាណជាប់ដូចគ្នា បើលើថាអរញ្ញកតោវីណាអរញ្ញកតោវីបាននៅថានៅនឹងព្រៃនៅនឹងព្រៃស្ងាត់រុក្ខមូលកតោវីនៅនឹងដើមឈើស្ងាត់បញ្ញាពីរកតោវីនៅនឹងផ្ទះស្ងាត់អញ្ចឹងអ្នកសិក្សាថ្មីអាតិកម្មិកបុគ្គល បុគ្គលនេះឯងមិនដែលបានសិក្សានៅកម្មដ្ឋានណាតតែសោះឡើយគឺតែដូចដើមគណិតចូលមកសិក្សារៀនថ្មីថ្មីជាដំបូងនេះហៅអាតិកម្មវិកបុគ្គលនេះបុគ្គលបុគ្គលថ្មីថ្មោងនឹងស្នាក់ស្អស្អាស្អេស្អីកកកខងហើយដំបងដៃនឹងអតិកម្មវិកបុគ្គលមនុស្សថ្មី ប្រពុតជាម្ចាស់លោកត្រូវបង្ហាញកលែងមិនបានជាព្រះអង្គលោកឲ្យយកទីថ្មីថ្មីថ្មោកនឹងទៅនៅកលែងស្ងាត់ថាបើសិនជាមិនស្ងាត់អោធေါ်វាមិនឃើញតាណានៅទីច្បងច្បោកដោយពួកដោយកប់មានសម្លេងទឹកកោករំពងទៅទៅអង្គុយរំពងណាប៉ាសេហ្នឹងវាមនុស្សទេចិត្តនេះវាចេះចរិត ទៅតាមសំឡេងដែលលាន់ឬឡើងតាមតិចនេះណាវាមិនងាយត្រាស់ដឹងធរទេអត់ងាយត្រាស់ដឹងធរទេនេះវាពុតជាម្ចាស់លោកជាអ្នកបង្ហាញផ្លូវហើយយើងទៅសោតទាំងអស់គ្នាមើលក៏គង់ទាំងដឹងដែរណាតើប្រពុតលោកប្រាប់នឹងបើវាត្រូវមែនទេលោកយាយលោកយាយនៅនៅខែវណាទៅសោតមើលនៅខែវ 5 6នាក់មកកតុបយ៉ាងមិនដែរក៏ពុកចអង្គុយយើងឲ្យតែមាននរណានិយាយគ្នាក្បែរនឹងនឹងវាវាទៅអស់ហើយយ៉ាងណាណាប្រពន្ធលោកប្រាប់ហើយវាវារត់ទៅហើយបើអញ្ចឹងអង្គុយនឹងគេទៅហើឯវ៉ែវ៉ាន់នឹងវាទៅអស់ហើយចិត្តនឹងវារត់ទៅហើយវាមិននៅខ្យល់នេះទេ ដូច្នេះការចម្រើនប្រហាណាបានតេនៅក្នុងទីក្របោកក្របល់មិនងាយត្រាស់ដឹងនៅប្រធរទេមិនងាយបានសម្រេចនៅគុណធម៌ទេព្រោះជាតិនេះមានសម្លេងជាបន្លាណាចាក់សាឈឺចាប់ណាស់តាមទួកើតទូមនុស្សនឹងហ្មងខំឯងកំពុងតែមូកំពុងតែសួងសត្វតែវាមករំខានឯង និយាយគ្នាបើរើអែវ៉ែវ៉ាន់ដូចជាផ្ទះនៅតែឯងចឹងតែដេញទៅក្ដុងតើធប់វម៉ៅវាមុតបាឡាហ្នឹងវាតែមុតឈឺចាប់ម្លោះហើយបានជាព្រះជាម្ចាស់លើកឲ្យយើងរកកន្លែងស្ងាត់យ៉ាព្រោះសមាធិតូបមួយម្នាក់ឯងខ្ញុំនៅគឺច្រើននេះប៉ុន្តែយើងវាអត់ទេតើអ្នកមកហ្នឹងសំណាស់ នៅសំបុណ្យមិនត្រូវចង់ពុទ្ធិកាម៉ាច់ម៉ាច់ទេប៉ុន្តែមកសំបុណ្យបានបានក៏បានបុណ្យដែរណាសំដាបើតាមតែពុទ្ធជាម្ចាស់នោះបរហានផ្លូវនឹងតតោបមួយម្នាក់ឯងហើយតោបនឹងធ្វើឲ្យល្មមហើយកុំឲ្យស្អាតពេកល្មមទៅសម្រាប់ខ្លួនយើងសំរុំទៅបាន ចំណាក់តបាននោះបើមានលុយច្រើនធ្វើស្អាតទៅវាទៅទានសង់ក៏បានអត់មានបញ្ហាអីប៉ាសំខាន់គឺផ្ទះស្ងាត់តោបស្ងាត់ណាគល់ឈើស្ងាត់បកែតដីស្ងាត់ដំបូកស្ងាត់វាលស្ងាត់ដើម្បីពួងសងប់ព្រះសម្ដែងថាខ្លាដំបង ចូលទៅពួនក្នុងព្រៃស្ដស្ងាត់ត្រងំចាប់នៅសត្វមរឹកបានយ៉ាងណាយោគីជាសាវកនៃប្រសំពុទ្ធចូលទៅពួនក្នុងព្រៃហើយចាប់នៅលោកកត្រៈខបានទៅយ៉ាងនោះណាខ្លាដំបងព្រះអង្គទៅខ្លាដំបងហើយខ្លាដំបងពួនក្នុងព្រៃចាប់មរឹកព្រះអង្គទៅយកគីវេចរពួនក្នុងព្រៃចាប់លោកកត្រៈខណា ដូច្នេះបើសិនជាយើងរកតោកវិញនៅតែឯងវាមិនបានវាគ្មានកន្លែងអញ្ចឹងយើងទៅសិក្សាធម៌មួយម្នាក់ឯងដែរលោកថាឯកាតំណាំងឯកសយ៉ាងនេះយកស្គាល់នេះទៅជំនួសឯកាតំណាំងឯកសយ៉ាងដេកម្នាក់ឯងអង្គុយម្នាក់ឯងគឺយើងត្រូវសម្គាល់នៅសញ្ញភាព ភាពសូន្យជុំវិញនេះអាត្មាអញអង្គុយនេះមានម្នាក់ឯងគត់តែមានភាពសូន្យជុំវិញមានគ្នាមកពហៀមដែរប៉ុន្តែគិតទៅរឿងនឹងហើមចេញចូលទៅរបស់ផងខ្លួនមិនបានគិតរឿងចិនតីឈ្មោះថាបកុលឯស្ថិតនៅក្នុងសញ្ញភាពភាពសូន្យជុំវិញវាច្រើនចឹងប៉ុន្តែម្នាក់ម្នាក់គិតទៅខាងខំ យាយមកក៏ដង្ហើមពេញចូលយាយមកក៏ដង្ហើមពេញចូលតសក់ក៏ដង្ហើមពេញចូលតសៅក៏ដង្ហើមពេញចូលអារម្មណ៍សតិគិតតែដង្ហើមរបស់ផងខ្លួនគិតតែរឿងខ្លួនគិតតែចិត្តខ្លួនដង្ហើមពេញចូលរបស់ផងខ្លួនតែម្នាក់ឯងមិនបានគិតអ្វីទាំងអស់ឈ្មោះឋាននៅម្នាក់ឯងដែរដាក់គាត់នេះនេះចាប់តាផងនេះអញ្ចឹង មិនឈ្មោះទៅដេកម្នាក់ឯងដែរអង្គុយម្នាក់ឯងដែរព្រោះបុគ្គលនោះមិនបានសម្គាល់ថាមានពួកមានគណៈទេគឺសញ្ញភាពដោយជុំវិញសោះសូនអត់មានគ្នាណាធ្វើអ្នកសិការៈអាត្មាអញដេកនេះដេកម្នាក់ឯងអង្គុយនេះអង្គុយម្នាក់ឯងដែលមានយាយតាណានៅក្បែរនឹងអញដេកក្បែរគល់ឈើនឹងគល់ឈើតាមិនមនុស្សណាណាយន្តចេះណានិយាយ ទៀតហើយអង្គុយម្នាក់ឯងមានគ្នាច្រើនមែនប៉ុន្តែសពេនឹងសម្បជញ្ញៈចិត្តតែដងខ្លួនរបស់ខ្លួនអង្គុយគិតខ្យល់ជាប់អង្គុយម្នាក់ឯងដេកគិតខ្យល់ជាប់ដេកម្នាក់ឯងដើរគិតខ្យល់ជាប់ដើរម្នាក់ឯងឈរគិតខ្យល់ជាប់ឈរម្នាក់ឯងនេះម្នាក់ឯងណានេះសម្គាល់ប្រសញ្ញភាពដោយជុំវិញ នេះយើងនេះសិក្សានៅនេះក៏សិក្សាអញ្ចឹងបានទៅរួចខ្ញុំសម្គាល់តែយើងមានគ្នាខ្ញុំឲ្យចិត្តនឹងវាតាអាងទៅតោងថាមានគ្នាទៅវានាំឲ្យកើតកំណត់ចង់និយាយរណាឲ្យសង្កល់ថានេះនេះខ្មោចខ្មោចខ្មោចខ្មោចនេះគល់ឈើគល់ឈើគល់ឈើនេះគល់ឈើគល់ឈើគល់ឈើកលែងមើលលើ ពហិមែនប៉ុណ្ណនេះនៃឈើស្លឹកឈើទាំងអស់សម្គាល់ព្រៃសម្គាល់ស្លឹកថាជាព្រៃយល់ទេចាសម្គាល់មនុស្សថាគ្មានមនុស្សសម្គាល់ទីចបោកចបោថាទីស្ងាត់សូន្យរៀនរៀនសម្គាល់ចេះអីគេហៅសញ្ញភាពសញ្ញតបញ្ញាធ្វើសេចក្តីសម្គាល់ថាសូន្យសូន្យមិនមានជុំវិញអត់មានអីទាំងអស់ម្នាក់ឯងគត់เอกาสนังเอกะตยัง នេះយើងសិក្សាចេះហើយប្រពន្ធលោកប្រសពើម្ល៉េះហើយសាវៈទាំងឡាយកាលណាបើបានបនិបត្តិតាមប្រាស់ដ៏មានលទ្ធិដែលបានសម្ដែងហើយក៏បានត្រាស់ដឹងធម៌ម្ល៉េះហើយក្រុមសាវកសាវកាទាំងអស់តែងបានតែងសរសើរប្រសំពុទ្ធប្រសំពុទ្ធតែងបានទទួលនៅសេចក្តីសរសើរអំពីសាវកទាំងឡាយថាអោណោ ព្រះសម្មាសម្ពុទ្ធជាអរហង្គជាអ្នកឆ្ងាយចាកកិលេសចឹងមែនកម្មាសម្ពុទ្ធោជាអ្នកស្ដាប់ដឹងនៅធម៌ប្រពៃពិតយ៉ាងនឹងមែនដល់ដល់ព្រះកវីព្រះអង្គជាចោលនៅភពហើយព្រះអង្គជាគ្រូឯងព្រះអង្គអាចដឹកនាំមនុស្សសត្វស្គាល់ហេតុស្គាល់ផលស្គាល់ផ្លូវប្រណិតឥឡូវអាត្មាអញកាលពីសមមិញជាបទជនសោះឥឡូវជាបុគ្គលមិនមានកិលេសនេះ រៀបដូចជាប្រោហិតអ្នកមើលផែនដីសាងនៅវាំងដល់ពរាជីចឹងអល់ថាបបពុតព្រះអង្គកន្លែងនេះ ជាកន្លែងគួរសាងនៅប្រាក់បរមរាជវាំងហើយកណាក៏កសាងទៅមានសេរីសួស្តីកើតគ្រប់យ៉ាងទាំងអស់ពេលឯងប្រាំប្រាក់ពរាជាបានញ៉ាំងទៀងឲ្យសាងនៅប្រាក់បរមរាជវាំងកើតឡើងហើយ មានសេរីសួស្តីគ្រប់យ៉ាងបានសេចក្តីសម្បើមបានសេចក្តីស្រួលព្រះរាជាក៏បានថ្វាយនៅលៀបសការៈដល់អ្នកឲ្យអ្នកបង្ហាញនៅផែនដីនោះអញ្ចឹងបានលៀបបានសការៈដោយជាប្រសាមពុទ្ធបានសេចក្តីសរសើរអំពីសាវកដូចនេះនេះរឿងអញ្ញកតោវាគ្រប់រុកមកតោវាសញ្ញាជាតិកតោវាដូចនេះ បើសិនជាមានឱកាសអាចឆ្លៀតឆ្លងរកនៅកន្លែងស្ងាត់បានគួរតែណាគួរតែរកត្រីស្ងាត់តូចស្ងាត់កំណោចំបើស្ងាត់មាត់ប្រាស់ស្ងាត់បច្ច័យដីស្ងាត់កន្លែងណាស្ងាត់ស្ងាត់ទៅតំណងទៅគួរតែរកបានមើលរកបានគួរតែទៅតែបើរកមិនបានទេត្រូវសិក្សាអំពីសញ្ញភាព សូនជុំវិញអាត្មាអញជាបុគ្គលម្នាក់ឯងនេះបើយោនិសោមនស្ការៈអញ្ចេះឯងហ៎ដូច្នេះយើងអាចនៅក្នុងពួកយើងអាចនៅជាមួយនឹងព្រៃយើងអាចនៅជាមួយក្រុមយើងអាចនៅជាមួយកលែងអត់ក្រុមប៉ុន្តែប្រារហន្តទាំងឡាយសាធជនទាំងឡាយសំបីព្រះអង្គលោកជាអ្នកអកលេស ពិតមែនព្រះអង្គលោកសម្គាល់នៅសញ្ញភាពដោយជំវិញមែនក៏នៅតែប្រារហត់ម្លាយចូលចិត្តតែគល់ឈើស្ងាត់ត្រីស្ងាត់ព្រោះมันពិបាកស្វែងរកសេចក្តីសង្កល់ណាវាស្រួលណាកណាចូលទៅដល់កន្លែងស្ងាត់ទៅវាចិត្តនឹងវាស្ងប់ទៅជាមួយហ្មងវាលែងឃើញលែងឬយើងមិនប្រឹងគិតយើងមិនប្រឹងលំបែចិត្តស្ទេចិត្តវាវាស្រួលហ្មងនេះទៅណា Voilà. យើងភ័យខ្លាប់ដែរនិស័យតពេបាឡាំងកាំងអភូចិត្តវាបានកលែងស្ងាត់ហើយបានកលែងគួរដល់សមាធិភាវនាហើយបានដល់កលែងគួរដល់ការចម្រើនហើយណាក្នុងអរិយាបថ4តែប្រសំពុទ្ធនៃយើងត្រង់បានបញ្ជាក់ថានិស័យតពេបាឡាំងកាំងអភូចិត្តវា ត្រូវអង្គុយពេនភ្នែកនេះហ៎អង្គុយពេនភ្នែកណានិស័យតពេអង្គុយតែទោះខែមបាឡាំងកណ្ណាពុជិតបាមកអញ្ចឹងបានន័យថាអង្គុយពេនភ្នែកដេកដើរឈរអង្គុយយកលោកឲ្យយើងអង្គុយពេនភ្នែកបានសម្បាចេះវាឲ្យអង្គុយពេនភ្នែកទេប៉ុន្តែកុំឲ្យមានកំណត់ថាអង្គុយពេនភ្នែកទើព្រះជាម្ចាស់ ពុទ្ធបរិនិព្វានបាត់ហើយអង្គុយពេលថ្ងៃនេះព្រះអង្គលោកសម្ដែងដល់ជនទូទៅទាំងសាវកសាវកាទាំងវិខោវិខោនៃបាសបាសកាឲ្យទៅយកគីវចរទាំងអស់ដែលផ្លេចការចម្រើនកម្មដ្ឋានមិនរឹសមុខទេគឺអង្គុយពេលថ្ងៃនេះទៅសិក្សាខននេះឲ្យបានចងចាំថាវងអង្គុយពេលថ្ងៃនេះ ភ្នែនអង្គុយពេននេះជាភ្នែនមួយអត់ល្ងុយដេកភ្នែននេះប្រចៈថៃអ្នកនិងអលិអ្នកអប្រចៈល្ងុយដេកខ្ជិលអង្គុយពេននេះស្វាងហ្មងហើយយើងពិសោធន៍មើលនៅតូបចោះឥឡូវនាំហៀងអង្គុយពេនភ្នែនដឹងហើយហើយបើសិនជាជំនន់ថតដេកវិញក៏ដឹងដែរអញ្ចឹងណា ដឹងនៅមានដែលដឹងទេឆាប់ដេកឲ្យតែយើងផ្អៀងតែប្រមោចិត្តគិតចម្រើនកម្មដ្ឋានសិនអីដាក់ហ្មង1 2 3វឹងខបដោយយកសពលក់ទៅហ្មងវាឆាប់ព្រោះអានឹងភ្លែនជឿឧបធម្មនៃការដេកលក់វាថាដេកមួយម៉ាត់វាដំណេកដេកចឹងដែរអានឹងកន្លែងគេសម្រាយតានៅកន្លែងអង្គុយធေါ်អី បើឈរវិញរវល់ទៅកាយផ្សាយដួលបណ្ដាវិញរវល់ទៅកាយជិតពីហ៊ានប្រទេសអត់តាំងនៅចឹងឲ្យអង្គុយពេងគ្នានេះស្វាងនឹងមិនដេកមិនខ្ជិលណាវាថយកលេសមួយអាអិតុងកាយយ៉ាងបនិធិយៈដំកល់កាយឲ្យត្រង់នេះដល់អង្គុយពេងទៅនៅដកកាយត្រង់ឲ្យត្រង់ដើម្បីបំបត្តិនៅវេទនា អង្គុយបានយូរអ្នកដែលអង្គុយមិនឲ្យត្រង់ណាវាធ្ងន់ក៏គូតនឹងវាធ្ងន់ទៅវាវាសកត់អញ្ចឹងហើយដល់សកត់ចឹងទៅវាទៅសកត់ស្បែកសកត់សាច់សកត់សរសៃដែលវានៅកាត់តាពាកនេះហើយដល់សកត់ទៅវាធ្លាក់ចកេះចេះហើយដល់អង្គុយអញ្ចឹងយូរយូរទៅវាធ្ងន់ទៅធ្ងន់ទៅធ្ងន់ទៅដូចគេសកត់អញ្ចឹងទៅខ្យល់រត់វាមិនរួចដល់រត់មួយវាស្ពឹកជើងឆាប់ ចុកជើងហើយដល់តែចុកជើងមិនងាយត្រមទេវេទនានោះឬរុះហើយរត់ខំឃើញនេះអញ្ចឹងបានជាឲ្យអង្គុយត្រង់យ៉ែដកដកចទេឲ្យត្រង់ប៉ុន្តែមកម៉ោងទៅណា2ម៉ោងហើយនោះណាអង្គុយចឹងទៅព្រោះយើងវាមានឆ្អឹងវាអានេះភ្នែនត្រហើយតាគៀកនេះវាមានឆ្អឹងផើអាទៅលួចនេះវាមកគូ ដល់យើងដាក់ភ្លែងចេះទៅដល់តែចេះដាក់ចេះទិញមកអានឹងវត្តទួលឆេងពីក្រោយចេះខាងមុខចេះមកខាងនេះក្មួយមកខាងនេះមួយនេះមានជាទួលពីរដល់អង្គុយយើងទៅវាស្មើដល់ស្មើវាអត់សកត់អង្គុយបានយូរចិត្តឡើងកាន់អេចកតាដែលសារអង្គុយឲ្យត្រង់ហើយគ្រាន់អង្គុយត្រង់ចិត្តឡើងកាន់អេអេកតតាភាពនៃចិត្តដែលមានអារម្មណ៍មួយទៅមួយនេះពុទ្ធពុទ្ធពហិនយើងចឹងណា លោកចេះណាប្រពុតនោះនឹងយើងទៅចិត្តទៅរកឃើញទេបានព្រះអង្គលោករកឃើញដូចទៅរៀនតាំងពីអង្គុយណារៀនតាំងពីពេទ្យនេះអូរៀននេះរៀនណាខ្លាចឯសាវកសាវកាថ្មីថ្មីនេះមិនបានប្រាដឹងព្រោះយើងអង្គុយពេទ្យអើបានកន្លែងស្ងាត់អង្គុយពេនភ្នែកតម្កល់កាយឲ្យតង់ណាបាន3មួយទៀតអាមិនកាយចប់ហើយ ឡើយនិយាយអំពីចិត្តម្ដងរិមុខខੰសកੰឧបត្តតេថ្វាណាត្រូវតម្កល់ស្មារតីឲ្យមានមុខអោនចុះទៅរកកម្មដ្ឋានណាឲ្យមានមុខអោនចុះទៅរកកម្មដ្ឋានអញ្ចឹងអង្គុយនឹងត្រូវឲ្យមានមុខអោនទៅអោនពេកអង្គុយយូរយូរយូរយូរដាំក្បាលទីងលើយទៅពេកអង្គុយយូរយូរបាក់ជើងច្រង គាត់ថាដាក់ផ្អៀងចេះយឺតផ្អៀងទៅហើយព្រោះចាយើងនេះវេអញ្ចឹងបានជាឲ្យមានមុខអោនចុះបន្តិចមានចិត្តអោនចុះទៅរកកម្មដ្ឋានអញ្ចឹងបានន័យថាបរិមុខខាងសតិសតិមានមុខអោនខ្ពស់ទៅរកកម្មដ្ឋានយើងសិក្សាកម្មដ្ឋានអីអនាបានទេអញ្ចឹងត្រូវមានសតិហ្នឹងអោនចុះទៅរកដង្ហើមទេដង្ហើមចូល អត់មាននឹកកូននឹកចៅនឹកគូក្បីទ្រព្យសម្បត្តិមាសប្រាក់លុយកាក់អីអត់ទេហ៎អញ្ចឹងហើយបានវិធីសាស្ត្រមួយគេហៅបច្ចេកទេសមកតែនិយាយថាត្រូវប្រមូលចិត្តដាក់ក្នុងដើមទ្រូងនេះដើម្បីបិទទ្វារ5ចោលទ្វារភ្នែកទៅជាចំណន់ដាប់កាយឲ្យឲ្យចិត្តនេះចុះមកនៅក្នុងបេះដូងនេះតម្កល់ចិត្តដាក់ខាងក្នុងហ៎ ហើយលែងគិតហើយតំកល់នឹងមិនតកល់នៅទីចឹងឯងមកយោហ្នឹងទេក្រំតែប្រមូលចិត្តទេថាដាក់ទៅខាងក្នុងហើយលែងចោលអត់មានតកល់អីទៀតទេសោសតោវាអសតិសតោបស្សសតិយកពេលនោះត្រូវរលឹកដង្ហើមចេញនិងដង្ហើមចូលដោយមានស្មារតីផងនេះ នៅពេលណាដែលយើងរៀបចំភ្នែនហើយនៅពេលណាដែលយើងប្រមូលចិត្តដាក់ក្នុងដើមខ្លួនហើយគឺយើងត្រូវរលឹកខ្យល់ចូលនិងខ្យល់ចេញនេះដល់រលឹកខ្យល់ចូលខ្យល់ចេញអត់មានតកល់ទេតែតកល់ធ្វើអីកើតអត់មានតកល់នៅតាណាតណៃទេគឺសតិនឹងឯងតាមខ្យល់នោះទេអឺសតិតាមខ្យល់ហ៎សតិរលឹកខ្យល់ហ៎ខ្យល់ចុះខ្យល់ឡើងនៅកម្មណា នេះអត់មានទៅតកល់ដើងបេះដូងនឹងនៅជាប្រកដីអត់ទេអានឹងរឿងផ្សេងទេណានឹងធរតែគេទៅរៀនបេទេសុខៈឯកកតាក្នុងឈានទី2នោះគេទៅតកល់ឲ្យជាប់នៅជាប្រកដីដើម្បីសោយបេទេនឹងសុខនេះមិនមែនរៀននោះទេ គឺរលឹកនឹងហើមចូលនិងនឹងហើមចេញតែយើងណែទៅតកល់តកល់នៅនឹងបានឯកើន វានៅតែជាប់តកល់ក្នុងសលឹងក្នុងនៅក្នុងឯងដូច្នេះកុំឲ្យភ្លេចមេរៀនមេរៀននេះគឺដល់ពេលណាដែលប្រមូលចិត្តដាក់ក្នុងជុំប្រមូលបានមូលលែងនឹកនីអ្វីអ្វីរឿងអតីតអនាគតបច្ចុប្បន្នក្នុងក្រៅហើយត្រូវតាមខ្សលដកដង្ហើមចេញវែងពីខាងចូលវែងពីខាងចេញវែងចូលវែងដកដង្ហើមចូលវែង ទៅវែងសតិតាមខ្យល់ដែលរត់ចាប់ទៅមានបេះដូងឡើងមកចុះទៅអត់ស្គាល់ទេអត់មានទៅតកល់អីគឺសតិនេះត្រូវតាមខ្យល់ចុះនិងខ្យល់ឡើងទេអានឹងបានឈានជើងមកជាហ៊ានទៅទៀតអត់តកល់ច្រឡឹងបេះដូងនឹងច្រឡឹងដល់ធ្វើការនឹងយូរយូរងុយងុយទៅឡើយងុយងុយងុយទេទេជ្រេជ្រេដាក់ខ្មៅមកវឹងដល់បាន រសសមាធិកាលណាបើសិនជាអត់មានសេចក្តីព្យាយាមទេនឹងធ្លាក់ចូលទៅក្នុងថៃតមិត្តមួយដេកនេះនេះមួយដេកទៅលហើយបាត់តននេះលោកតានិយាយដល់តននេះតននេះណាដល់មិនតនណាបាត់ទឹកហើយនេះនឹង នៅចាំមកយោកុំចាំថ្ងៃនេះហ្នឹងហើយចាំកុំឲ្យភ្លេចមកចិត្តដាក់ក្នុងទ្រូងមូលខ្លាញ់ហើយលែងចោលលែងតកគិតនឹងហើមចូលនឹងហើមចេញចាប់ពេតាមខ្យល់ចុះខ្យល់ឡើងណដល់ឡើងវែងចុះវែងខ្យល់ចុះវឹងនៅនឹងតាមមើលទៅណតាមចុះទៅមកខ្យល់ឡើងមកតាមឡើងមកអត់មានតកអីទាំងអស់ ពីតាមខ្យល់ហ្នឹងយកសាផេនទៅសោកក្នុងខ្យល់ហ្នឹងហ្មងតោះចុះខ្យល់ឡើងយកសាផេនទៅសោកក្នុងខ្យល់ធ្វើការដឹងតោះចុះខ្យល់ឡើងមកបាត់តើណែសាសតើវាអាសតិសតើពីខាងនេះចូលវិញចូលចូលហើយដល់ព្រះអង្គលោកយាយលោកតាចេះតាមនៅតាមខ្យល់ ចូលខ្យល់ចេញយូរយូរខ្យល់អាសាបៈបៈបៈបៈហ្នឹងវាកើតឡើងប្រកបហើយអាណាបានស្ទេនេះខ្យល់ណាបាកាលាប្រកបខ្យល់នឹងមកជក់ឡើងវឹងចុះវឹងឡើងវឹងចុះវឹងមកមកដូចយើងយល់អញ្ចឹងណា មុនដំបូងយើងប្រឹងដកដល់យូរយូរខ្យល់វាកើតដល់កើតឡើងមិនប្រឹងដកមកហ្មងវឹងឡើងវឹងចុះវឹងឡើងវឹងចុះសតិយើងស្រួលដល់ពេលនេះលែងប្រឹងហ្នឹងគឺតាមហ្មងតាមសតដែលឡើងវឹងចុះវឹងហ្នឹងមកតាមចុះហើយកុំគិតលំោះដៃលំោះជើងលំោះមុខលំោះមតសិកសតនាប្រណីកុំគ្រិសអានេះសតតែជាគ្រឿងរំខានចិត្តទេបដកម្មខ្យល់អត់ស្គាល់ទេ ការដែលខ្យល់នោះវាមិនទាន់ឡើងកោះនោះវាធម្មតាតាមានរឿងអីគួរឲ្យយើងសង្ស័យនោះដល់ពេលខ្យល់វាបូមវឹងចុះវឹងឡើងវាបដកម្មឯកាយនឹងវាប្រែប្រួលខុសធម្មតាអាខ្យល់វាចេកតាមសាច់តាមស្បែកវានាំឲ្យលំងាស់សម្បោះនាំឲ្យលំងាស់ក្បាលរសេកសពតាំងចំណេះទោះនោះខ្យល់ហ្នឹងឯងកំនឹកសន្និដ្ឋានថាខេងពោះខេងក្អែកខេងស្អីស្អីកុំកុំគិតចេះកុំគិត គឺគិតតែពីតាមខ្យល់ចុះខ្យល់ឡើងសតិឆាប់ណាស់បើអោឃើញកន្វល់សំតនាអេតនាកន្វល់គិតតែពីចូលដឹងចេញដឹងចូលដឹងចេញដឹងដល់លោកយាយលោកតាខំប្រឹងចម្រើនយូរយូរទៅខ្យល់នឹងវាទលាយតោះបលែងឆ្អៀតទលាយឆ្លាស់ចុះឆ្លាស់ឡើងហ្មងទៅហ្នឹងដែរជារូបជាទៀតទីអាឆ្លាស់ចុះឆ្លាស់ឡើង វឹងចោះវឹងឡើងធ្វើឲ្យសរសៃឈាមនឹងអស់ពីកាយកម្រើកធម្មតាប្រកដីព្រោះដោយសារអំណាចចោលបុកទន្លាយជួយធ្វើឲ្យសាច់សរសៃឈាមឆ្អឹងរត់រត់ស្មើរត់ស្រួលប៉ុណ្ណឹងក្នុងវិសិទ្ធមានលោកបានបញ្ជាក់ថាមានអបេខាចិត្តកើតឡើងក្នុងសម័យនេះម្ដងហ្នឹងមិនហោចូលវែងចេញវែងនេះ គឺចិត្តធ្លាក់ចុះតាមប្រងើកន្តោយតាមខ្យល់វែងចុះវែងឡើងដល់លោកយាយលោកតាព្រះអង្គខំប្រឹងចម្រើនខ្យល់ណាប៉ានផ្សេងនិងខ្យល់ណាប៉ានដែលដែលឡើងនៅចុះវឹងចុះវឹងឡើងយូយូយូយូយូយូទៅខ្យល់នឹងខ្លីហ៎ខ្លីតាក់តែងតាឡើងខ្លីដល់ខ្លួនឯងខ្លីចុះខ្លីឡើងខ្លីចុះខ្លីឡើង ណែនៅ ក្នុងថ្ងៃនេះ ជាថ្ងៃពិសេសពិសេសវិសាលហើយជាពេលវេលាមានតម្លៃជាពេជ្រជាមាសពេលវាថ្ងៃនេះជាថ្ងៃពិសេសថ្ងៃល្អសម្រាប់ សាធុជនទាំងអស់អ្នកកាន់សិលយើងស្ដាប់ព័ត៌មានបាញ់ហើយមកព័ត៌មានបាញ់នោះថាពីរងាប់ដោយការមិនចងពីទៀតថាពីមួយវត្តនេះរងាប់ដោយការមិនចងពីនេះតើចង់និយាយស្ដីថាម៉េចចង់និយាយថា ការកាប់សម្លាប់គ្នាទៅវិញទៅមកនេះនឹងឈ្មោះថាជាការចងទីនឹងយើងនិយាយអំពីសកាបតនឹងមួយយកតាណានិបាតការកាប់សម្លាប់គ្នាទៅវិញទៅមកឈ្មោះថាជាការចងទីអញ្ចឹងពាក្យថាពាក្យមួយម៉ាត់នេះដូចជាខ្សែដែលតភ្ជាប់នៃការស្លាប់បន្តគ្នា សេចក្តីស្លាប់ដែលបន្តគ្នាស្លាប់ពីមួយទៅមួយរហូតមិនចេះចប់នេះជាខ្សែនៃពីហ្នឹងអាហ្នឹងឲ្យស្គាល់ទៅថាពីវេរីដែលយើងនិយាយថាចងពីនឹងគ្នាវាថាចងពីនឹងគ្នានេះបានន័យថាបំណងដើម្បីសម្រាប់តគ្នាឯងសម្រាប់អញថ្ងៃនេះ អញនឹងសម្លាប់ឯងវិញឯងសម្លាប់ឪពុកអញអញនឹងសម្លាប់ឯងវិញឯងសម្លាប់ញាតិដាអញអញនឹងសម្លាប់ញាតិដាឯងវិញឯងសម្លាប់ពួកអញអញនឹងសម្លាប់ពួកឯងរហូតដល់ជីវិតចុងក្រោយបំផុតនៅតែនឹកឃើញថាពេលនេះអញស្លាប់មែន អញគ្មានកម្លាំងអីដើម្បីនឹងស្បាំងខ្លួនឯងតែអញទៅអនាគតជាតិសូមកើតក្នុងជាតិណាណាចងពីនឹងឯងតាមសម្រាប់ឯងរាល់ជាតិនេះនឹងពាក្យថាពីចងពីណាដូច្នេះពីនេះជាទួខ្សែមួយសម្រាប់ចងនៃសេចក្តីស្លាប់ចងនៃការសម្លាប់ដែលមានព្យាបាទជាហេតុជាបច្ច័យ ព្យាបាទមានន័យថាគំនុំគំគួនចង់ឲ្យជនណាដតីឲ្យស្លាប់ឲ្យវិនិច្ឆ័យដូច្នេះវានេះមិនចប់ទេវានេះមិនចប់តទៅសោះហើយថាហេតុអ្វីថាមកអំពីចិត្តសត្វបៈលោកមិនព្រមចោះចាញ់មិនព្រមដាក់មានអ្នក មិនព្រមដាក់អញ្ញានៅតែសងសឹកនៅតែគម្រាមរហូតពីនេះមិនចេះចប់ទេបើគំនិតសម្លាប់នៅតែមានសេចក្តីស្លាប់របស់សត្វនៅតែបន្តស្លាប់នឹងវាមានធម្មតាប៉ុន្តែពីតាពីនេះគឺស្លាប់ដោយការកាប់សម្លាប់បាញ់ឬក៏ធ្វើឃាតកម្មណាមួយដូច្នេះ បានជាពុទ្ធថាវាវាចប់ដោយការមិនចងទីណាវានឹងវាអាចចប់ទៅបានដោយការមិនចងទីតែចប់នៅសេចក្តីស្លាប់ដោយការមិនចងកំហឹងគឺមេត្តាធម៌មានតែមេត្តាធម៌ទេដែលអាចបញ្ចប់ពៀបាននៅក្នុងលោកនេះដូច្នេះប្រកាសណាទាំងឡាយ សាទជនសពរស់ទាំងអស់យើងពីខាងដើមមកនាំគ្នាសិក្សាអំពីត្រៃស្នគមចម្រើនត្រៃស្នគមរក្សាសិលចម្រើនសិលសិក្សាអំពីអនាបានសតិចម្រើនអនាបានសតិតែនៅក្នុងពេលនេះវាជាចន្លោះជាអន្តរបတ်មួយ ដែលយើងត្រូវនិយាយស្ដីអំពីការចម្រើនមេត្តាដើម្បីរងាប់នៅទីគឺយើងត្រូវចម្រើនមេត្តាសម្រាប់ខ្លួនយើងមុនណាចម្រើនមេត្តាសម្រាប់ខ្លួនយើងមុនណាធ្វើកំហឹងយើងឲ្យអស់សិនដើម្បីផ្សាយនៃការមិនខឹងដល់ចំណិតទេ កាលណាបើសិនជាយើងជាបុគ្គលមិនខឹងមិនមានកំហឹងយើងផ្សាយចិត្តដែលមិនខឹងទៅកាន់ចិនដតីចិនដតីទាំងអស់ដែលមានសេចក្តីខឹងទាំងឡាយក៏ស្ងប់រងាប់បាត់ទៅដោយសារការមិនខឹងរបស់ផងខ្លួនព្រះសម្ដែងថាកោធេនជនីកោធាំងបុគ្គលឈ្នះ ជនដែលខឹងដោយចិត្តនឹងខឹងអញ្ចឹងមានមេត្តាមួយនឹងទេដើម្បីបញ្ចប់នៃការខឹងរបស់ខ្លួននឹងជនដតីធ្វើឲ្យសពសពទាំងអស់ដែលនៅក្នុងទីនេះស្ដីសពសពទាំងអស់ដែលស្ថិតនៅទិសខាងកើតស្ដីទិសខាងឆ្នេរស្ដីទិសចក្រិនស្ដីទិសនិរដីស្ដី ទិសប៉ះចំក្តីទិសពីយកក្តីទិសអត់ដកក្តីទិសអេសានក្តីទិសខាងលើនិងទិសខាងក្រោមតបតបទាំងអស់10ទិសដែលជាសត្វប្រកបដោយសេចក្តីខឹងដែលជាសត្វប្រកបដោយអំណាចដោយសេចក្តីចង់មានចង់បានអាស្រ័យនឹងផ្សារភ្ជាប់ជាមួយនឹងសេចក្តីងងខ្លៅ ក៏កើតនៅសេចក្តីក្រោតខំព្រោះហេតុតែយុះព្រោះហេតុតែស័កព្រោះហេតុតែអំណាចរបស់ចិត្តមួយមួយឥឡូវនេះបើយើងចង់នឹងងាប់ខត់នេះគឺមានតែការចម្រើនមេត្តាទេព្រោះមេត្តានេះសាធុជនទាំងឡាយមានអានិសង្សដល់សម្បត្តិមួយយ៉ាងរៀបដេកលក់ស្រួល រៀបដេកស្រួលមិនធ្ងោមិនក្តៅក្រហាយក្រោកអំពីដេកស្រួលហើយដេកលក់ក៏លក់ស្រួលសបិនមិត្តក៏ឃើញល្អខ្មោចព្រាយបិសាចទាំងឡាយដែលជាអ្នកយឹកយឹកនោះក៏ស្ងប់ងាប់ចិត្តទាំងអស់ឈប់យឹកយឹកមនុស្សមហាជនទាំងឡាយដែលមានចិត្តខ្លាំងខ្នាក់ក៏រមែស្រឡាញ់គ្នា រាប់អានគ្នាហៅរាប់គ្នាចោមរោមអ្នកចម្រើនមេត្តាទេវតាទាំងឡាយដែលស្ថិតនៅក្នុងវត្តអារាមនេះក្តីទេវតាទាំងឡាយដែលស្ថិតនៅក្នុងស្រុកក្នុងឃុំក្នុងភូមិខណ្ឌតំបន់ខេត្តក្រុងនៅក្នុងប្រទេសនិងក្រៅប្រទេសក្នុងលោកទាំងអស់ទេវតាទាំងអស់តែមានចិត្តស្ងប់មានចិត្ត ស្វាមីភៈចំពោះបតបដូងចូលមកណែនិតចូលមកស្រឡាញ់រកអានសត្វសក់លោកចូលមកអភិបាលសត្វសក់លោកជាពិសេសអ្នកចម្រើនមេត្តានេះឯងកម្មភ្លើងទាំងឡាយដាវទាំងឡាយលំតែងទាំងឡាយឆ្នាំពុះទាំងឡាយមិនមានឱកាសចូលមកក្នុងអ្នកចម្រើនមេត្តាទេ អាវុធត្រូវតម្លាក់ចុះចំភ្លើងត្រូវតម្លាក់កណ្ដុងចុះដើរលំតែងត្រូវចូលស្រោបដីយ៉ាងស្រួលឆ្នាំពុះទាំងឡាយមិនចេញអំពីដបនឹងកប៉ុកដូច្នេះអាវុធជាគ្រឿងប្រឡាយលោកត្រូវថិតនៅត្រង់ណាថិតនៅត្រង់នោះមិនកំរើបមិនប្រើព្រះដែលសារអំណាចនៃការចម្រើនមេត្តាធម៌ម្យ៉ាងទៀងអានិសង្ឃដ៏វិសេស ពណ៌សម្បល់កាយនៃអ្នកចម្រើនមេត្តាធម៌តែមានពណ៌ស្អាតមានពលឺភ្លឺពេញអំពីរាងកាយព្រោះអំណាចនៃចិត្តបរិសុទ្ធចិត្តរបស់បុគ្គលនោះជាចិត្តនឹងណមិនរន្ធត់ញាប់ញ័រនឹងទេសតិរបស់បុគ្គលនោះតាំងនៅនឹងល្អមិនស្លាប់ក្នុងពេលមិនវង្វេងក្នុងពេលទៀតសោះ បុគ្គលអ្នកចម្រើនមេត្តាចូលខែអំពើនេះទៅទៅកើតលោកខាងមុខកើតជាទេវតាដូចជាបុគ្គលស៊ីបាយទល់បាយឲ្យដីលក់វារំពេចមិនពិបាកមិនបំរាស់នរនាងបើមិនបានទៅកើតបើមិនបានអុត្តរធម៌មិនបានសម្រេចទៅទេក៏រមែទៅកើតនៅព្រំលោកឬថា បើសិនជាឧបនិស្ស័យដ៏ហំហានចាស់សាអភិនហានៃការកសាងដល់កម្រិតគឺថាដល់កម្រិតហើយក៏រមែងចេញអំពីមេត្តាមកពិចារណានៅសង្ខារធម៌ក៏រមែងបែងចែកទៅសភាវៈពិតក្នុងសង្ខារធម៌ហើយនឹងឃើញលក្ខណៈនៃសង្ខារធម៌គូឲ្យស្វែងចិត្តនៃបុគ្គលនោះ ក៏ដល់ការលើយណាយឃើញត្រន់ទៅទៀតចង្អល់ក្នុងសង្ខារធរហើយរលាស់នៅសេចក្តីប្រកាន់ក្នុងសង្ខារធរដោយស្រួលចិត្តនៃបុគ្គលនោះក៏ស្ថិតក្នុងទីស្ងប់ឈិតដែលមិនញាប់ញ័រចំពោះសត្វនិងសង្ខារដែលប្រែប្រួលនេះនឹងរឿងមេត្តាធម៌នឹងរឿងមេត្តាធម៌តើចម្រើនយ៉ាងម៉េចទៅ ត្រូវចម្រើនថាបើភាសាបាលីគឺចម្រើនថាអហង្សុខេតោហោមិនិតុខោនឹងតែចេះហើយអហង្សុខេតោហោមិនិតុខោបាលីថាចាត្រូវសេចក្តីខ្មែរមកប្រែថាសូមឲ្យខ្ញុំបានសេចក្តីសុខកុំបីមានទុកឡើយឬបរិកម្មថា អវេរោអព្យាបច្ឆោអនិខោសខៃអតានំបរិហរាមិប្រែថាសូមកុំឲ្យខ្ញុំមានពេកុំឲ្យខ្ញុំមានសេចក្តីទុក្ខមានទុក្ខឲ្យមានតែសេចក្តីសុខតែម្យ៉ាង ហើយរសាខ្លួនបានយ៉ាងនេះតរៀងទៅនេះចម្រើនបត់ពីរនឹងបត់ណាមួយ ចម្រើនដាក់ក្នុងចិត្តយើងប្រមូលចិត្តយើងអង្គុយពេនភ្នែកនឹងកលកាយត្រង់ហើយជើងដាក់ចិត្តយើងទៅខាងក្នុងទ្រូងជើងដកដង្ហើមឲ្យយើងស្រួលហើយនឹកថាសូមឲ្យខ្ញុំបានសេចក្តីសុខកំបីមានទុកឡើយនេះថាអញ្ចឹងមកទៅខ្លីណាបងលោកទីលោកតាគ្រប់គ្នាបរិកម្មថាសូមឲ្យខ្ញុំបានសេចក្តីសុខកំបីមានទុកឡើយ សូមមកខ្ញុំបានសេចក្តីសុខកំបីមានទុកឡើយសូមមកខ្ញុំបានសេចក្តីសុខកំបីមានទុកឡើយអាចទេឬបើបានចាំវែងតែចងចាំវែងគួរថាសូមកុំឲ្យខ្ញុំមានពីកុំឲ្យខ្ញុំមានទុកកុំឲ្យខ្ញុំមានទុកឲ្យមានតែសេចក្តីសុខហើយរក្សាខ្លួនបានយ៉ាងនេះតរៀងទៅអាចទេទៅក៏បានដែរថាអញ្ចឹងបរកម្មអញ្ចឹង ឲ្យចម្រើន ទៅចេះតែចម្រើនណាសូមមកខ្ញុំបានសេចក្តីសុខកំបីមាន ទុកឡើយសូមមកខ្ញុំ បានសេចក្តីសុខកំបីមានទុកឡើយសូមមកខ្ញុំបានសេចក្តីសុខកំបីមានទុកឡើយដល់ចម្រើនយូរយូរទៅចិត្តរបស់ផងយើងម្នាក់ម្នាក់ក៏រមែងមូលផ្លឹងទៅលើការបរិកម្មធៀមនេះ ចិត្តនឹងមូលទៅមូលទៅសូមឲ្យខ្ញុំបានសេចក្តីសុខកំបីមានទុកឡើយសូមឲ្យខ្ញុំបានសេចក្តីសុខកំបីមានទុកឡើយឲ្យមូលផ្លុចយ៉ាងទៅដល់មូលស្រួលទៅស្រួលទៅស្រួលទៅស្ងប់ទៅស្ងប់ទៅជាហេតុជាបច្ច័យនៃការកើតតាមកជាសេចក្តីរីករាយទិននៃការកើតបេបកណាសេចក្តីព្រៃអរនៃការឡើងកើតបេតេកើតបសុធិកើតសុខៈកើតសមាធិ ណាឧបចារសមាធិដល់ពេលយើងចំណើមមេត្តានឹងឯងសម្រាប់ខ្ញុំបានសេចក្តីសុខកំបីមានទុកឡើយថាតែយ៉ាងនេះឯងដល់ពេលលោកយាយលោកតាបកណារៀបចេញចាក់សមាធិត្រូវនឹកទៅដល់សត្វទាំងឡាយសត្វទាំងឡាយទាំងអស់នៅក្នុងទិស ខាងកើតក្តីនៅទិសខាងត្បូងក្តីនៅទិសខាងលិចក្តីនៅទិសខាងជើងក្តីនៅទិសខាងក្រោមខាងលើទិសណាក៏ដោយសត្វទាំងអស់នោះសូមឲ្យបានសេចក្តីសុខទាំងអស់គ្នាកុំទាស់គ្នាកុំមានពៀវរៀននឹងគ្នាចេះថាយ៉ាងទៅចេះថែមខ້ອຍខ្លួនឯងទៅនេះស្ដាប់តើណែហ៎តើណែស្ដាប់តើណែ ព្រះអង្គណាអឥឡូវចាប់អង្គុយសមាធិចុះចាប់អង្គុយយើងចម្រើនមេត្តាមិញនេះអស់រយៈកាល45នាទីគឺថាចិត្តចិត្ត1ម៉ោង45នាទីចិត្ត1ម៉ោងនឹងគេហៅការចម្រើននៅធម៌ដែលមិនមានហិង្សាក៏ស្ងប់ ហើយធម៌នេះព្រះជាម្ចាស់ថាមេត្តាជាទឹកអមរឹតលំហៅថាវុទ្ធទេបើបញ្ញាលហៅវុទ្ធបញ្ញាវុទ្ធោបញ្ញាវុទ្ធោនឹងបានន័យថាបញ្ញានឹងជាវុទ្ធសម្រាប់កាត់ផ្ដាច់នៅកិលេសតណ្ហាដល់មេត្តាលំហៅវុទ្ធទេមេត្តាជាទឹកអមរឹត មេត្តានឹងគឺជាទឹកមួយយ៉ាងត្រជាក់យ៉ាងត្រជាក់មកមេត្តានោះដោយជាព្រះសម្មាសម្ពុទ្ធលោកបានចាញ់ដំរីមួយហៅថាណាឡាការីដែលជាដំរីរបស់ប្របាទអាជិសតោដំរីនេះមានចរិយាសម្បត្តិល្អណាស់ជាដំរីស្ដាច់ដំរីណាស់គ្រូតាមនៅស្ដាច់ពមិសាល្អណាស់ រឹកពីល្អណាស់ជាដំរីស្តូតបូតណាស់តែដំរីនោះនៅពេលដែលទេវទត្តទៅប្រឡោមអាជាសតោដែលត្រូវជាវរិជ្ជបុត្រដោយមានគំនិតចង់សម្លាប់ព្រះដូច្នេះនឹកឃើញថាមានតែដំរីស្ដាច់ទេយកទៅឲ្យព្រិចព្រោះដំរីខ្លាមកែតែស្ដាច់ពំប្រសាជាឧបថា របស់ព្រះជាសតាបណៈបើអញ្ចឹងត្រូវញុះញង់ប្របារជិតោដែលនៅក្បែងគ្នាមិនទាន់ចូលសេចក្តីនេះឲ្យចាប់បៃតាយកទៅសម្លាប់ចេះទៅដាក់គុកចោលទៅដើម្បីយកដំរីនេះមកសម្លាប់ព្រះនេះគណិតទេវទត្តនៅពេលដែលព្រះរាជបុត្រយកបៃតាទៅដាក់គុកបាត់បាយបាត់ទឹករហូតដល់អស់អាយុ សគត់ទៅឱកាសល្អបានអំណាចគឺថាព្រះបាទរាជាសូត្រឡើងទៅជាស្ដេចមានអំណាចធំគ្រប់គ្រងលើនគររាជគ្រឹះនេះដែលអ្នកកថានេះចំនួន3តាពេលឯងទេវតាបានទៅនិយាយរាក់ទាក់នឹងព្រះបាទរាជាសូត្រឲ្យយកដំរីទៅសម្លាប់ព្រះ បានបំផុតនៅទឹកតវឹងធ្វើឲ្យដំរីនេះឡប់បាត់ស្មារតីលែងដឹងប្រពុតនៅពេលដែលគេប្រើទៅឲ្យពេជ្រព្រះនេះគ្រាន់តែផ្លិតទៅប្រពុតជាម្ចាស់ក្រឡេកឃើញផ្លិតតាមកតែចាក់ខុសមេតចិត្តណានេះមេត្តានឹងឯងនៅក្នុងប្រទេសព្រះអង្គផ្សាយវឹងចូលទៅដល់ញ៉ាំងចិត្តដំរីណាឡាករេនេះ ឲ្យទុនលិទ្ធិគង់ស្វាយបង្គំប្រជាស្ដាណាដំរីណាផងមេតាណាសាធជននេះគឺថាដំរីកាចសាហាវទុនជើងទុននឹងសម័យមួយសម័យមួយទៀតមគ្គតិមគ្គមនុស្សដែលមានមិត្តរបស់ខ្លួនចំនួនទាំងអស់33បានកសាងផ្លូវដើម្បីឲ្យមហាជនដើរ តែមេស្រុកខលខូចស៊ីចំណុកសូវប៉ាន់ហាមគេមិនឲ្យធ្វើឲ្យគេទៅលក់ស្រាលក់ត្រី ដើម្បីបានកម្រៃសម្រាប់មេស្រុកចិញ្ចឹមជីវិតដល់ពេលប្រោមវានៅតែធ្វើបានផ្លូវពី3យោជន៍ពេលនោះឯងគឺថាមេស្រុកនេះទៅញុះញង់ព្រះជាប្រតបបតដងឥឡូវមានចោល33នាក់ កំពុងតែធ្វើផ្លូវដើម្បីចូលមកដណ្ដើមយករាជបល្ល័ង្កនៃព្រះជាស្ដាព្រះអង្គបញ្ញាបញ្ញាគិតគូរដាច់គ្មានប្រាជ្ញា ជាស្ដេចល្ងោបអំណាចល្ងងខ្លាំងបានបញ្ជាឲ្យរិបរោះឲ្យកងទ័ពទៅចាប់សពរោះជនទាំង33នាក់ចងយកមកសម្លាប់យកមកដល់ធៀងដាក់ នៅចំកន្លែងមួយហើយប្រើដំរីកាយកាយដើម្បីទៅជន់អ្នកទាំង33នាក់ឲ្យស្លាប់អ្នកទាំង33នាក់អ្នកខវនុបានព្រមមានថាមនាលយើងទាំងអស់គ្នាតែក្តីស្លាប់យើងចូលមកដល់ហើយយើងកង្ខឹងនឹងដំរីកង្ខឹងនឹងពរាជាកង្ខឹងនឹងមេស្រុកអ្នកទីក្នុងស្រុកនេះ អ្នកទាំងឡាយត្រូវចម្រើនមេត្តាទាំងអស់ដល់ចម្រើនមេត្តាទៅដំរីនំហ៊ានជាន់ខ້ອຍអត់ហ៊ានជាន់ទេខ້ອຍដាច់គិតថាដំរីនេះមិនដែលតមនុស្សឥឡូវនេះបែរជាមិនហ៊ានជាន់មនុស្សដូច្នេះណឯងយកកទេទៅក្រោកមនុស្សនឹងកុំឲ្យទៅក្រោកកុំឲ្យវាឃើញហើយក្រោកវាជាប់ដំរីនោះរត់តែផ្លាច់ទៅទៀត គឺនោះស្ដេចគិតថាជនទាំង53នាក់ពិតជាមិនមែនជាជនខូចទេជាសប្បុរសជនពិតប្រាកដសង្បែដំរីជាសត្វសោះក៏គង់ដឹងគុណជនទាំងអស់នេះមិនហ៊ានសម្លាប់ចុះអញចំណុះតឡាំងកាំងហេតុអីបានចំណដឹងគុណនៃជនទាំងអស់នេះអាបានសួរជនទាំងអស់សួរថាណែអ្នកឯងទាំងអស់គ្នាតើវាខ្វះខាតអីបានទៅឈើធ្វើចោល មកប្លន់ឬបលាំងយើងអ្នកព្រះនោះទៅបបិទ្ធមករិទ្ធណាជាចោលណាណាប្រាប់ព្រះអង្គថាទូបង្គំជាចោលទូបង្គំមិនមែនជាចោលទេទូបង្គំជាអ្នកស្រុកមានស្មារតីកសាងផ្លូវឲ្យមហាជនដើរដោយកន្លែងនោះសុទ្ធតែខួសសុទ្ធតែជ្រាំទាំងអស់តែទូបង្គំដឹងថាមានមេស្រុកមួយខូចមេស្រុកទាំងឯងហើយមកញុះញង់ចំពោះប្រជាស្ដារ នៅស្រុកនេះឯងតែខាត់ទូសង្គមមិនឲ្យធ្វើផ្លូវទេឲ្យតែបិទប្រារកស៊ីខូចខូចដើម្បីយកលេងវិញចំវាស្រុកនេះឯងតែទូសង្គមអត់តាមហេតុនឹងហើយបានជាគាត់ធ្វើបែបនេះណានេះស្ដេចបានដឹងថាអូនេះជាពលរដ្ឋត្រឹមត្រូវតាពលរដ្ឋនគរសាងជាតិហើយគាត់និយាយថាបើចិនអ្នកទាំងអស់គ្នាសូមឲ្យអត់ទោសឲ្យយើងជាស្ដេច យើងមិនបានគិតមិនបានពិចារណាប្រើគេឲ្យទៅសម្លាប់ដោយគ្មានសួរគ្មានពីគ្រោះដោយសារអំណាចនៃខ្លួនជាធំបើចឹងអ្នកទាំងអស់គ្នាអត់ទួយើងជាមហាក្សត្រជាបែកផែនដីសូម្បីដំរីសាជាដំរីសត្វសោះក៏គង់មានកំណត់នឹកដឹងគុណអ្នករាល់គ្នាតែហេតុអីបានជាយើងមនុស្សឆ្លងកាន់មនុស្សគេដែរមិនគ្រប់គ្នាស្មារតីដឹងគុណចំពោះ មហាជនដែលកសាងជាតិណែណែចវាយស្រុកហ្នឹងគេគេដកចោលបាត់នេះមេតាធរណាសាទជនរឿងមួយទៀតនាងសមាបតីហើយនឹងស្ដេចអតេស្ដេចអតេមានប្រពន្ធ3នាងសមាបតីប្រពន្ធទី1វិសលតត្រាប្រពន្ធទី2នាងកតនិយាប្រពន្ធទី3នាងកតនិយានេះជាស្ត្រីចងពៀននឹងព្រះ នាងសមាវតីជាឧបថៈជាសាវការបស់ព្រះជាមួយ នឹងសាវក500ទៀតនាងកនយាចងពៀននឹងព្រះផ្ចាផ្ចាញ់ព្រះសម្រាប់ព្រះបណ្ដាខណៈដែលសារអំណាចខ្លួនចិត្តខំបើដូច្នេះអញសម្រាប់ព្រះម៉ាអញត្រូវសម្រាប់នាងសមាវតីដែលជាអ្នកតាគីនិខាន់ព្រះវិញណែណាព្រោះយើយ សម្រាប់ផ្ទះបានអញ្ចឹងតាមសម្រាប់សាវៈឧបថាដែលជាអ្នកប្រគិនទៅហាន់ព្រះវិញម្ល៉េះហើយធ្វើវិធីញុះញង់អុចអាលដឹកដាចំពោះប្រស្វាមីដែលជាស្ដេចអទេសធ្វើយ៉ាងម៉េចឲ្យយកនាងសមាវតីទៅសំណាប់ចោលប្រការមួយប្រការពីរធ្វើយ៉ាងម៉េចមិនជឿដល់ប្រការទី3នាងកណ្ឌយាខលខូចជាស្រីផ្ដេសផ្ដាស់ បានយកពស់វែកមួយដកចកូនចេញដែលពុកមានរបស់ខ្លួនចាប់មកហើយយកទៅញាប់ក្នុងទឹករបស់ស្ដេចអតេនប្រពន្ធនឹងសម្រាប់ច្បាំងជាមួយនឹងស្ដេចអតេតែនឹងកណាប់ដេញទៅគឺដំរីសត្វតបមកបងមកជួយដើម្បីបានជាកងគាត់ទៅវាយស្ដេចអតេដល់ពេលពេលខ្លួនប្តីមកសម្រាប់ជាមួយខ្លួនញាត់ពោះមកដល់ពេលដល់ញាត់ពោះពោះវាអត់បាយ3ថ្ងៃបានទៅទុំជាមួយនឹងសំណាវដី លៀនហ្នឹងក៏លួចដកឆ្នុកវាតែខ្លួនញ័រវានឹងតែងមកវាស្គមវាវាលន់សុខខខខវានឹងគាត់និយាយទៅស្រែកថាណែស្ដាច់ល្ងុកយើងប្រាប់មិនចេះជឿងាប់ឥឡូវហើយពោះចឹកឥឡូវហើយនាងសមាវតីយកពោះមកដាក់ចឹកមកឯងឥឡូវហើយឯនោះបើកភ្នែកឡើងឃើញពោះខខដាក់សលេងដល់ប៉ុនវាអត់ទៅកោមទេដាច់អត់តែនពេលនេះឃើញភ្នែកហើយ ស្រែកថាណែននាងសមវរីនាងឯងនេះខូចមែនណាចង់សំណប់ប្តីគេប្រាប់អញយូរហើយតែអញមិនជឿថានាងឯងវាល្អប្រគេនចង្ហាន់ព្រះធ្វើបុណ្យនឹងព្រះណាស់មិនក៏នាងឯងតាមសំណប់ប្តីអញ្ចឹងបើអញ្ចឹងអាមាត្យចាប់វាចោលមកចោលមកដាក់500មកជួស្ដេចអតេនយកធ្លូមួយដែលបាញ់ខាងធ្លី500ហើយបើមទៅប៉ះភ្នំទៀតនោះមិនលេងទៅដល់ កម្លាំងធម្មពលមកពាត់នេះកណាយិតខាងទៅមិនដែលតមដើមជើទេគេថាបាញ់ខាងស្ងាយម្ខាងទៅបាត់ទៅទៅផែនដីទៅភ្នំបាត់ដាក់វាត្រង់ជួរអញបាញ់វាទៅមកស្ទូនោះវាស្ងាយទាំង500នាក់លៀងសមាវដីគេតំងជួរហើយព្រួយនឹងគេដាក់ហើយដៃអតែនចាប់ជាងយិតយកសមាវដីថាណែស្ត្រីទាំងអស់គ្នាពេលនេះគឺយើងខ្លាប់ហើយ ដូច្នេះអ្នកទាំងឡាយកំខឹងនឹងវរាជា កំខឹងនឹងនាងកណ្ឌយាកំខឹងនឹងជនណាម្នាក់ទាំងអស់អ្នកទាំងឡាយផ្លូវចម្រើនមេត្តានេះជាកម្មរបស់យើងទាំងអស់គ្នាណែនាងសមាប្តីអត់មានកំខឹងទេគាត់និយាយស៊ូមកដល់ចាប់ខ្សែមេត្តាស្មឹងស្មាតសមាធិទាំងអស់ខ្លែធ្នូនោះឯងវាមិនដែលតបមនុស្សទេពេលនេះវាតបហើយដែលសារអំណាចមេត្តាជាទឹកអមរិទ្ធ ដល់អូសែនចាប់បាញ់ទៅធ្នូនឹងកោងកោងក្បាកោងផ្លែធ្នូវាពុតមកក្បាបាច់អូសែនវិញផ្លែធ្នូនឹងកោងមកវិញលៀនចេញទៅអញ្ចឹងមិនទាន់លែងលៀនចេញទៅប៉ុន្តែផ្លែវិលមកស្ដីអូសែនវិញដៃស្ទឹមនេះធ្នូនេះវាមិនវាចេះបានវាវិលមកក្បាលឯងវិញទេ មកអំពងកអញវិញតំងម្ដងម្ដងទៀតមកទៀតលើទី3ដាក់ស្នូព្រឹបទៅស្វែងគុំបងស្វែងគុំមហេសីរបស់ខ្លួនបានជឿថាលៀងសមាវតីនេះគ្មានអក្រក់ទេយ៉ាងនេះច្បាស់ជាលៀងគាត់និយាយទៀតហើយអញថាមែនមែនអញដឹងថាវាគាត់និយាយនឹងវាខូចខូចណាស់ណា បានទៅនិយាយជាមួយប្រពន្ធសុំទោសថាណែសមាវតីនាងជាអ្នកមានគុណធម៌ល្អណាស់សូមបីផ្លែធ្នូជារបស់គ្មានវិញ្ញាណគុណនឹងដឹងគុណអ្នកហេតុអីបានជាយើងជាមនុស្សមិនដឹងគុណតែស្វែងគុំប្រពន្ធណាស្វែងគុំសុំទោសចាប់ពីថ្ងៃនឹងមកដាច់អូសែនលែងជឿទាំងអស់ណាណាក៏មកនិយាយឈប់ជឿទៅហើយ ប៉ុន្តែចំណាំទុកហើយនាងកណ្ណយានឹងឯងណែរៀនមេត្តាធម៌ណាលោកយាយចាំបាច់ទៅយកទៅភ្លើងបាញ់ណាណាណាព្រះអង្គណារៀនតែមេត្តាមួយទៅក៏ភ្លើងនឹងវាបាញ់លែងចេញទៅហើយខ្លែតនោះត្រូវវាយកដើម្បីលែងហ៊ានជន់អញ្ចឹងដល់គេខឹងយើងយើងថាអោសូមឲ្យឯងបានសុខ ក៏បីមានទុកឡើយស្ដាប់តនទេណាស្ដាប់បានដល់អស់គ្នាអារៀនឲ្យចេះនេះបរៀនឲ្យរៀនឲ្យចេះមិញនេះបានបន់ច្រើនណាស់45នាទីណាអញ្ចឹងបានប៉ុណ្ណឹងជិះកង់ជិះម៉ូតូជិះឡានធ្វើដំណើរទៅបោះឆ្នោត ទៅផ្ទះទៅណាសូមឲ្យខ្ញុំបានសេចក្តីសុខសូមឲ្យអ្នករាល់គ្នាបានសេចក្តីសុខសូមឲ្យខ្ញុំបានសេចក្តីសុខសូមឲ្យអ្នករាល់គ្នាបានសេចក្តីសុខដល់តាន់ទេកុំយកកំហឹងទៅទល់នឹងកំហល់កុំយកចិត្តទោសៈទៅទល់នឹងទោសៈតើតាណាណាសម្រាប់មេត្តាអញ្ចឹងណានេះ និងហ៊ានទឹកអមរតទៅស្រោចស្រពកូនចៅខៅសណានណាពេលណាលោកយាយអង្គុយសមាធិលោកយាយចម្រើនចឹងក្នុងរយៈកាលពេលត្រឹមថ្ងៃនេះទៅមកអត់តាន់ផ្លាស់នេះណាដល់តានេះអត់តាន់ផ្លាស់បល័យនឹងទេណាឲ្យចម្រើនធរឲ្យផ្សាយទូទៅទាំងអស់ដើម្បីឲ្យឲ្យយើងបានសុខមកកូនចៅយើងបានសុខផងឲ្យប្រទេសជាតិយើងបានសន្តិភាពផងដល់ ពេលវេលារៀបចំស្រុកទេសនេះឲ្យម៉ោង2ថ្ងៃដល់ម៉ោង5ណាម៉ោងអង្គុយអង្គុយហើយចក្រមចម្មើនៃសពសារពើមួយថ្ងៃនេះអត់មានដាក់